កម្មវិធីនីតិសិល្បៈនិងវប្បធម៌ខ្មែរគឺជានីតិដែល ជាងផ្ដោតអារម្មណ៍និងជជែកគ្នា អំពីកំណាព្យស្មូតហើយនិងពំណូលផ្សេងៗគឺជាកម្មវិធីផ្ដោតទៅលើសិល្បៈនិងវប្បធម៌ផ្នែកខាងក្បួនច្បាប់កំណាព្យផ្សេងផ្សេង ដែលហើយហៅវាមិនចូលមកក្នុងកម្មវិធីរបស់យើងដើម្បី ជាការបង្ហាញអំពីទម្រង់នៃកំណាព្យផ្សេងផ្សេង ហើយនឹងការស្មូតដូច្នេះយើងសូមស្វាគមន៍ប្រិយមិត្តអំជួបជវាគ្មិនរបស់យើងតែម្ដងសូមស្វាគមន៍ខ្ញុំជាវិចិត្រហើយនឹងលោកបន្តែសុខសប្បាយណាថ្លែងគុំលោកណាយេស៊ូអំប្រសុខសប្បាយថ្ងៃនេះហ្នឹងហើយថ្ងៃនេះយើង បាន ខាងប្រុសប្រុសទាំងអស់អត់មាននារីស្រីស្រីណា បាទជជែកគ្នា ពីនេះពីនោះខ្លះដើម្បីជាការចែករំលែកអំពីកំណាបតម្រង់កំណាបហើយយើងមានលោកគ្រូជាវិចិត្រគឺជាជំនាញជំនាញខាងផ្នែកកំណាបហើយលោកបន្តែមជំនាញជំនាញផ្នែកខាងស្មូតអញ្ចឹងយើងជជែកគ្នាពីនេះពីនោះខ្លះអំពីតម្រង់នៃកំណាបលោកបន្តែបានចេះច្រើនតាមមើលខាងផ្នែកស្មូតអីហ្នឹងឥឡូវយើងចាប់ដើមជជែកគ្នាពីនេះពីនោះខ្លះអំពីកំណាបបន្តែមប្រហែលជា រវល់ច្រើនឥឡូវហើយណារវល់មួយរយៈហ្នឹងរវល់ក្នុងខែ3ហ្នឹងណាជួបណាកម្មវិធីហើយរហូតមកដល់មកខាងបនខាងនៅកំពង់ចាមបនញោមស្រីស្រីនៅឈរជើងនៅកំពង់ចាមហ្នឹងណាឥឡូវឈរជើងនៅកំពង់ចាមគ្រូអូខេអញ្ចឹងបានន័យថាផ្សាយចេញពីខេត្តកំពង់ចាមណាឥឡូវនេះកណាកំពុងតែស្ថិតនៅក្នុងខេត្តកំពង់ចាម ស្រុកចំការលើគ្រូ អូខេអញ្ចឹងអឺមកជួបបងខ្ញុំមកជីវចិត្តវិញតាំងអានេះនេះស្រស់ស្អាតគ្នាសុខសប្បាយយ៉ាងណាដែរស្រស់ដោយផ្កាក្រៀមបងគេជិះចាក់តងណាប៉ុន្តែខំញញឹមដើម្បីជាឱសថលើកទឹកចិត្តផងពេល គេធ្វើខ្លួននឹងថាកុំឲ្យថាចាស់អញ្ចឹងទៅណាគេថាជួនកាលគាត់ឲ្យក្មេងក្មេងខ្លះក៏គេថាចាស់ព្រើលបើធ្វើខ្លួននឹងថាចាស់អញ្ចឹងចាស់ព្រើលណាអីនេះយើងក្មេងដូចជាដូចដូចមានប្រសាសន៍មិនថាការលួងលោមចិត្តទៅធ្វើឲ្យយើងមានភាពស្រស់ស្រាយដែរបើយើងចិត្តតែមើលសង្គមសង្គមខ្លាចមិនសូវលើកទឹកចិត្តខ្លួនឯងអានឹងទៅលើកចិត្តអ្នកដទៃឡើងពេកក៏ភ្លេចខ្លួនឯងដែរហ្នឹងហើយសំខាន់ណាស់បង តើមានតើខំបើខ្លួនឯងបានមានកម្លាំងដើរទៅធ្វើបុណ្យបាទខ្លួនយើងខ្លួនយើងរក្សាខ្លួនយើងពុទ្ធពុទ្ធលោកទ្រង់ថាឲ្យថាទៀតអតាហេតុហ្នឹងអតនោនេតោខ្លួនទៅទីពឹងខ្លួនខ្លួនទៅចេះយងខ្លួនខ្លួនទៅមើលឯរក្សាខ្លួនហើយមកយើងមិនចេះស្រឡាញ់ខ្លួនឲ្យនរណាស្រឡាញ់ខ្លួនយើងជាងខ្លួនយើងមិនចេះធ្វើមិនតែណែតើ លោកថាអត្តាហេអត្តណោអ្នកថោកោហេអ្នកថោបរោសយា បានន័យថាខ្លួនឯងជាទីពឹងតែនៅអតីមិនអាចជាទីពឹងបានឡើយទីពឹងដល់ប្រសើរគឺគឺជាទីពឹងដែលយើង បានមកដោយខ្លួនឯងណាហ្នឹងហើយតែប៉ុន្តែមានអីចូលរួមហ្នឹងអានេះជាកំណាព្យឬក៏ជាអីក្នុងកម្មវិធីរបស់យើង អណាសូមអរគុណណាជាបឋមសូមនមស្ការក្រាបថ្វាយអង្គមចំពោះបរតនត្រ័យទាំង3ដោយសេចក្តីគោរពជ្រះថ្លាដល់ពងពួរនិងសូមនមស្ការក្រាបថ្វាយអង្គមចំពោះសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនយោសម្ដេចព្រះរាជាគណៈព្រះធេរានុត្រៈគ្រប់ព្រះអង្គជាទីសក្ការៈដល់ពងពួរនិងសូមនមស្ការក្រាបថ្វាយបង្គំចំពោះព្រះអង្គគ្រូសវណ្ណបញ្ញោពោសវឿងព្រះប្រធាននទី សិល្បៈនិងវប្បធម៌ខ្មែរដែលផ្សាយចេញពីមជ្ឈមណ្ឌលវប្បធម៌កម្ពុជាក្រោមនាទីក្រុងស៊ីដនីប្រទេសអូស្ត្រាលីវត្តរតនារាមជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងសូមគោរពជំរាបសួរដល់អ៊ំប្រុសកវីរៀមច្បង ជាវិចិត្រជាទីនឹករលឹកផងដែរនិងសូមគោរពជំរាបសួរដល់ប្រិយមិត្ត ដែលកំពុងតាមដានទស្សនានិងស្ដាប់នៅនេតិសិល្បៈនិងវប្បធម៌ខ្មែរនេះ ទាំងនៅឯប្រទេសអូស្ត្រាលីនិងប្រជាជាតិកម្ពុជា និងប្រទេសផ្សេងផ្សេងនៅលើសកលលោកដែលមានខ្មែររស់នៅទាំងអស់ជាទីរាប់អានផងដែរណាខ្ញុំបកណាមានសេចក្តីសោមនស្សរីករាយដែលបានចូលកម្មវិធីនទីសិល្បៈនិងវប្បធម៌ខ្មែរសាជាថ្មីដោយបែក ណាពីព្រះអង្គគ្រូនិងបងប្អូនជាពិសេសអ៊ំប្រុសដែលជាកវីរៀមច្បងណាមួយរយៈប្រហែលសប្តាហ៍នេះមានការនឹករលឹកប៉ុន្តែដោយមានកិច្ចរវល់ក្នុងការដើរស្មូតកម្មវិធីបនទៀនតាមរោងបនតាមស្រុកភូមិតាមវត្តអារាមជាដើមកដាណាដោយអាស្រ័យប្រសង់ក្រហោះឬក៏ម្ចាស់បនស្រឡាញ់រាប់អានក៏បានណា ចូលរួមកិច្ចកម្មវិធីផ្សេងផ្សេងរវល់បន្តិចបន្តួចតែថ្ងៃនេះណាក៏រវល់ដែរនៅឯខេត្តកំពង់ចាមតំណាកំពង់ស្ថិតនៅខេត្តកំពង់ចាម ស្រុកចំការលើមកបនសពញោមស្រីសម្ដេចព្រះដំចរិយាបដិទ្ធឈឹងបញ្ជាដែលគាត់បានអនិច្ចធម៌កាលពីថ្ងៃណាប្រហែលថ្ងៃកន្លងទៅនេះថ្ងៃនេះគឺជាថ្ងៃទី4ហើយណាក៏បានស្មូត ជាធបបត់អីផ្សេងផ្សេង ណារៀងរាល់ថ្ងៃរហូតដល់យប់ម៉ោង10ម៉ោង11បានសម្រាកណាប៉ុន្តែនៅពេលនេះដោយសារតែមានកិច្ចរវល់គណៈប្រតិភូសង្ឃនិមន្តមកពីតាមបណ្ដាខេត្តផ្សេងផ្សេងណាក៏មិនមានឱកាសដើម្បីស្មូតដែរហើយម្យ៉ាងទៀតដោយក្នុងនោះមានព្រះមហាវិមលធម៌ណាពិនសែមកំពុងតែសម្ដែងធម៌ទេសនាឆ្លៀតឱកាសពេលនេះខ្ញុំកណាក៏ណាចូលខ្លួនមកក្នុងកម្មវិធីនទី ណាសិល្បៈនិងវប្បធម៌ខ្មែរជាមួយព្រះអង្គគ្រូនិងអំប្រុសជាវិចិត្រដើម្បីផ្សព្វផ្សាយដល់ប្រិយមិត្តសកម្មជនទាំងអស់បាន ស្ដាប់ទេសនា នៅក្នុងកម្មវិធីនេះដើម្បីផ្សព្វផ្សាយនៅមរតកវប្បធម៌ដូនតាខ្មែរយើងកណាណាសូមអរគុណសូមអរគុណណាហើយខ្ញុំកណាក៏មានណាបទកំណាបដែលពាក់ព័ន្ធទៅនឹងគុណម្ដាយណាគុណម្ដាយដើម្បីយក មកសូត្រ បរិយាយក្នុងកម្មវិធីរបស់លោកគ្រូដែលកំពុងតែផ្សាយនេះដើម្បីឲ្យសពរស់ប្រុសស្រីទាំងអស់ជាពិសេសបងប្អូនអ្នកស្ដាប់ ទាំងនៅ ក្នុងប្រទេសកម្ពុជាក៏ដូចជា នៅឯប្រទេសអូស្ត្រាលីនិងប្រទេសផ្សេងផ្សេងដែលមានខ្មែររស់នៅ បានស្ដាប់នៅអត្តបទដែលជាការនិពន្ធដោយកញ្ញាលឹមផាណា ដែលគាត់សរសេរជាបទកកតិខ្ញុំកណាសូមលើកយកបទនេះគឺ តែមានចំណងជើងថាគុណម្ដាយបតកកតិណាសូតបែបភូមិធរភូមិសុខណាសូមអនុមោទនីសាធុសាធុអ្នកម៉ែមានគុណម៉ែមានទំងន់ពពួង10ខែ ប្រសូតកូនមកថ្នាក់ធ្នមបំពេបបងអងអែលផ្ដល់ភាពកក់ក្ដៅពេលណាកូនក្លៀន ម្ដាយមិនខ្មាស់អៀនឲ្យដោះកូនបើម៉ែថ្នាក់ម៉ែថ្នមបៃបំយប់ថ្ងៃទួងនឿយហត់ក្ដី ម្ដាយមិនដែលគិតម៉ែមានមេត្តាផ្ដល់ក្តីកង្រណាសន្តងអាណិតព្រមវិហាធម៉ែបានប្រព្រឹត្ត ម៉ែមានទឹកចិត្តប្រណីដល់កូនម៉ែបានអប់រំឲ្យកូនខិតខំស្រឡាញ់បងប្អូន រក្សាកិត្តិយសឲ្យបានខ្ជាប់ខ្ជួនរៀនសូត្រឲ្យមូនឲ្យមមឲ្យស្ទាត់ម៉ែប្រាប់កូនថា ឃើញព្រឹបធាចា ត្រូវគោរពគាត់កុំស្ដីប្រហើនាំចង់រៃមាត់ម៉ែបានហាមខត់ឲ្យកូនកែប្រែ ម៉ែខំធ្វើការលំបាកយ៉ាងណាពុំដែលតូនត្អាយប្រឹងប្រែងរកស៊ីរាល់ថ្ងៃរាល់ខែនឿយហត់ អិតលះតែម៉ែមិនថាម៉ែមានគុណណាស់ម៉ែខំស្វែងស្វាំងរកថាវិង្កា ឲ្យកូនទៅរៀនប្រឹងប្រែងសិក្សា ដើម្បីថ្លៃថ្លាទៅអនាគតសូមអនុមោទនា ណានេះគឺជាបទមួយណាពាក់ព័ន្ធទៅនឹងគុណម្ដាយដែលមានការតាក់តែងនិពន្ធដោយកញ្ញាលឹមផាណាគាត់ក៏ជាម្ចាស់ស្នាដៃមួយម្ចាស់ជាណាជ័យលភីមួយនៅក្នុងក្រសួងវប្បធម៌និងវិចិត្រសិល្បៈណាហើយម្យ៉ាងទៀតណាបទគុណម្ដាយនេះបងប្អូនប្រកាសជាបានស្ដាប់នៅអត្តន័យ ខ្លឹមសារដែលស្ដែងចេញពីណាទឹកចិត្តរបស់ម្ដាយដែលចិញ្ចឹមបីបាច់ថែរក្សាកូនមិនថាកូនប្រសូតមកទេតាំងតែពីនៅក្នុងផ្ទៃក្នុងឧត្តររបស់មេដាឬក៏ម្ដាយឬក៏ម៉ែនេះណាគឺគាត់មានព្រមវិហារធរណាមានមេត្តាករុណាមុទិតានិងឧបេក្ខាណាដើម្បី ស្រឡាញ់កូនគឺគាត់ស៊ូអត់ទ្រាំតាំងតែពីពោផ្ទៃរហូតដល់ប្រសូតមកគាត់ឆ្លងកាត់ឧបសគ្គច្រើនណាស់ណាមិនតែប៉ុណ្ណោះដល់កូនមានវ័យវឌ្ឍនាការណាធំឡើងតាំងតែពីឲ្យទៅរៀនសូត្រណាចិញ្ចឹមបីបាច់ថែរក្សារហូតដល់ធំណាមានឲ្យមានគូសកលរៀបចំឲ្យមានគូសកលចែកទ្រព្យសម្បត្តិដូចជាពុទ្ធ ដីកាព្រះអង្គសម្ដែងនៅក្នុងសង្គាលកៈសោតនៅក្នុងបៃដកណាលេខ29ណាបញ្ជាក់នៅក្នុងសង្គាលកៈមាននុបដែលបានទំនប់បំរុងណាដំបងឡើយគឺថាគាត់មិនដឹងថាមេដាបៃតាទេយ៉ាងម៉េចទេប៉ុន្តែណាមេដាបៃតារបស់សង្កេលកៈមេនុបគាត់ជាអ្នកណាយល់តម្លៃនៃពុទ្ធសាសនា គាត់ក៏បានប្រាប់កូនថានៅពេលណាដែលពេលព្រលឹមស្រាងស្រាងកូនត្រូវតែទៅថ្វាយបង្គំទឹះណាទាំងទាំង4មានទឹះបោណាទឹះបច្ចឹមណាទឹះឧត្តរណាទឹះបោទឹះតិសិនទឹះបច្ចឹមទឹះទឹះឧត្តរណាសរុបទៅបើនៅក្នុងកពីនិកាព្រះអង្គសម្ដែងណាមាន6ទឹះណាទឹះក្រោមទឹះលើ ទិសបូនឹងសំដៅលើទិសមេតាបៃតាណាទិសខាងត្បូងនឹងសំដៅទៅលើណារៀបច្បងណាទិសខាងលិចសំដៅទៅលើណាសាច់ញាតិបងប្អូនទិសខាងជើងសំដៅទៅលើអ្វីអ្វីទៀតដោយអ្វីដែលណាកូនចាស់ឬក៏បងប្អូនដែលកំពុងតាមដានទេសនាបានជ្រាបនៅក្នុង សង្គាលកៈសោតហើយហើយទិសខាង ក្រោមនឹងសំដៅទៅលើណាទាស័កឬក៏អ្នកបំរើប៉ុន្តែគឺត្រូវតែមានការសម្ដោះប្រោះប្រណីមិនមែនអាងទេថាអ្នកបំរើយើង ឬទឹះខាងក្រោមនឹងចេះជន់ឈ្លីបានទេគឺមានការសម្ដោះគ្នាណាទឹះខាងលើសំដៅទៅលើសមណៈព្រាមមានបព្វជិតពោះនៅក្នុងពុទ្ធសាសនាឬក៏ស្មុំជាចកជាដើមគឺមាន ការស្រឡាញ់គោរពពរវន្តាទៅនឹងបានបុណ្យកុសលហើយអ្វីដែលខ្ញុំកណាលើក មកនេះគឺសំដៅលើទិសបូណា គឺទិសមេតាបៃតាគាត់ទំនុកបំរុងតាំងតែពីណាកូននៅក្នុងអតររហូតដល់ប្រសូតមកហើយបានរៀបចំឲ្យមានគូសកលមានការហាមឃាត់កូនមិនឲ្យធ្វើបាបណាចែកទ្រព្យសម្បត្តិឲ្យកូនណាឲ្យកូនសិក្សារៀនសូត្រជាដើមលក្ខនឹងលក្ខហ្នឹងនេះហើយជាគុណតម្លៃហើយបើនិយាយអំពីណា សម្លៀកបំពាក់វិញបើសិនជាយើងគិតថាបើនិយាយបោកកៅអៅខ្ញុំកណាឆ្លងកាត់ហើយលោកគ្រូណាតាំងតែពីកូនកើតមកងាហ្នឹងគឺថាបោកខ្ទប់បោកណាកតបកូនង៉ែតកូនងាកូនតូចហ្នឹងទារកហ្នឹងណាតាំងតែពីកើតរហូតដល់តម្រាំតែកូននឹងដឹងក្តីវាច្រើនដងច្រើនសារមិនដឹងប្រមាណលានដងទេអញ្ចឹងកូនចៅប្រុសស្រីប្រហែលជាមិនអាចដូចមេដាបេដាបានឡើយ ណាដល់ពេលចាស់ទៅវាខុសពីធម្មតាមនុស្សក្មេងខុសពីមនុស្សចាស់ណាធ្លាប់ស្ដាប់ព្រះប្រសង់សម្ដែងធម៌ទេសនាព្រះអង្គណាមួយអង្គដែលព្រះអង្គព្រះអនុគុណស្រុកចំខ្សានៅខេត្តព្រះវិហារលោកថាមិនបានជាយើងអត់សូវខ្ពើមរអើមទេចំពោះកូនក្មេងព្រោះកូនក្មេងនៅបរិសុទ្ធស្អាតម្ដាយពុកថើបជក់ថើបសពគ្រប់បែបយ៉ាង តែដល់ពេល ម្ដាយឪពុកចាស់វិញយើងរៀងរអើមបន្តិចអាការថើបអាការដូចថាស្និទ្ធស្នាលបែបដូចកូនក្មេងដោយសារតែខ្វះការថែទាំហើយចាស់ទៅវាមានក្លិនមានអីអញ្ចឹងទៅក៏មានការរអើមបន្តិចទួចប៉ុន្តែបើសិនចេញពីមនោសញ្ចេតនាទោះជាក្លិនមិនល្អឬក៏គាត់មិនល្អយ៉ាងណា យើងប្រើដោយមនោសញ្ចេតនាដោយការដឹងគុណប្ររពគុណជាធំ គឺយើងធ្វើមិនមិនខ្វើមែនគ្រូ ណាហ្នឹងនិយាយសំដៅទៅលើមនុស្សទូទៅដែលគាត់មិនបានយល់រឿងគុណគាត់ចេះតែខ្វើមរអើមហើយប៉ុន្តែបើយើងយកគុណមកណាដាក់ខាងមុខគឺយើងអត់ខ្វើមរអើទេណាប៉ុន្តែយ៉ាងណាក៏ចិត្តហ្នឹងវាមិនដូច ដែលយើងថើបកូនក្មេងដែរគ្រូណាយល់ឃើញអញ្ចឹងណាណាណាសូមអរគុណសូមអរគុណអូខេអរគុណណាបន្តែអឺសំស្របទៅតាមកម្មវិធីប៉ុនអឺ សម្ដេចអីឈឹងបញ្ជាណាសម្ដេចឈឹងបញ្ជាកណាហ្នឹងហើយញោមស្រីញោមស្រីលោកញោមស្រីលោកស្លាប់ហ្នឹងហើយអាត្មាញោមស្រីនេះចិត្តដល់100ថ្ងៃថ្ងៃ26ហ្នឹង100ថ្ងៃអញ្ជើញណា100ថ្ងៃញាតិញោមចូលរួមនោះញោមចិត្តចូលមានពេលអញ្ជើញមកផងថ្ងៃណាបងថ្ងៃ26 26ថ្ងៃអាទិត្យអូអាទិត្យនេះឯងហ្នឹងហើយថ្ងៃ26វល់ហ៎កណារវល់ពីថ្ងៃ24 ថ្ងៃ25ឥឡូវមក26ទៀតមួយទៀតហ្នឹងបើរវល់ហ្នឹងទៀតខាងក្នុងតែស៊ីនេះឥឡូវអត់អីតែហ្នឹងក៏បានដែរបងអូខេជើញមកលេងផងដែរបាទតែចាប់តែច្រៀងនៅហ្នឹងទៀតរៀងយកយកយកយកយកនេះមកយកឡើងអូនេះនេះមានចបៃដែរនេះមានអីក៏ខ្លួនមាន មានមានមានចបៃដែរនៅវត្តមានចបៃយកទៅខ្លួនបានតែជ្រៀងរឿងគុណមេដាទៀតហ្នឹងហើយគុណមេដាទៀតណាអូខេឥឡូវខ្ញុំចិត្តមានអីថែមថយជាមួយបុតាមបុតាមពងថាចង់លើកនឹងឡើងព្រោះថ្ងៃនេះសរសេររបស់យើងគុណមេដាកណាសរសេរបានរាប់រយទំព័រដែរហ្នឹងថ្ងៃនេះសរសេរថែមទៀតពីអសររលួន អសរស្ទួន4និង10ឲ្យជួនដល់ផ្សំនឹងទម្រង់បែបកណោបែបកតុយដែរប៉ុន្តែហ្នឹងទុកសិនព្រោះទាំងសេចគឺវាមិនបាញ់វិញហ្នឹងមុនហ្នឹងអូបើមិនទាន់បានវាយផងសំណៅសំណៅអត់ទាន់បានវាយបញ្ចេញណាដល់អញ្ចឹងខ្លាចអានទៅវាខុសព្រោះសេអសរគ្រាមិនហ្នឹងហើយឥឡូវនេះយកអាសេទឹកមុននេះណាអឺมันខុសពីក្មួយបន្តែប្រហែលទេគឺ សូមណាសូមអឺក្រាបថ្លែងគុំគុណចាស់ក៏ដូចជា ប្រធារានុធារាគ្រប់ព្រះអង្គគ្រប់ទីកន្លែងទាំងអស់ហើយសូមជម្រាបសួរបងប្អូនកូនមួយទាំងអស់ជាទីគោរពរាប់អានសូមជម្រាបសួរក្មួយផងហើយមិនខុសពីក្មួយបានទេខ្ញុំកណាតខ្ញុំនឹងលើកយកការបុរាណខ្មែរបែបបទទំនូលនិយាយអំពីប្រគុណមានបុណ្យធំកូនសូមអង្គមប្រព្រំជីវិតដូច្នេះ ព្រោះមិនព្រោះយ៉ាងណាក្តីសូមការខន្តីភ័យទោផងទេណាកូនសូមគោរពដឹងគុណរាំងមេមានបុណ្យមហាធ្ងន់នៅលើលោកាកូនសូមគោរពបីតា លួងសារៀងសាមហាគុណជាធរណីប្រទ្រង់ឲ្យគង់ជីវីមេបាទាំងពីរនៃបុត្រត្រានឹងបុត្រី មេម៉ែជាគង់ពីណីឯព្រះបបៃគឺជាទីពងសុំធីក្រុមក្រងរៀងសាកាពីសណ្ដងវត្តភ្ងី ្រុំគ្រីមិនដែលឲ្យព្រួយតាំងពីកូននៅក្នុងផ្ទៃនាងម្ដាយអភ័យមកមើលកិនតែកូនមួយ បៃតាធ្វើការចិនជួយនៅជាជំនួយប្រចាំទាំងយប់ទាំងថ្ងៃទំរមប្រសូនចាងទៃគង់ម៉ែអភ័យ ភ្លើងដៃបែបបនគ្រប់យ៉ាងពេទ្យមកក៏ជួយសងខាងថ្ងៃភពសំណាងបុណ្យសាងមកពីបំពេមានមកមកឆ្លងទុនលេ ក្ដាយសុំជាទេប្រសូតកើតបានកូនងាលោកគង់តែមុងរីថ្លាលោមភ្នំម៉ែថាអូនណាយើងបានកូនហើយ នាងម្ដាយប្រេកាយកលកាយបាងភ្នែកឆ្លងឆ្លើយគុណភាំងនាងកូនពុំងាយឺផ្សាមេត្តាទ្រនគ្រីភ្លេងភៀបវេទនី ទង់ជាថប់ថយខ្សោយប្រាណបីបងណកូនកលយានអោព្រៀងខ្សែមខ្សាព្រៀងមេនិងព្រៀងបៃតាកូនសូមក្រាបអោនសេរសា ព្រះគុណធនមហាជាម្ចាស់ជីវិតនៃកូនកណាសូមអរគុណនិងអរគុណព្រោះប្លែកដែរណាប្លែកគាត់ព្រមណូលនេះគាត់ព្រមណូលខ្លាយតិចមិនថាយ៉ាងម៉េចដែរទេគួយប៉ុន្តែបើចង់ឲ្យខ្លាយតិចព្រមតិចសូត្របែប តាមពិតរបៀបសូនហ្នឹងគឺស្តៀងគ្នាបែបរស់និងបែបទំនួយបាទទាញរឿងចាប់ទាញរឿងយករស់ខ្ញុំចង់យករស់ត្រូវទៅអូនពេកចាប់ឲ្យខ្លាយពេកបាទនេះគឺបែបរស់តែបែបទំនួយយ៉ាងទីគឺជាងនឹងបន្តិចហើយរបៀបដំណើរតែមួយបាទបាទអរគុណនេះផ្លែកណាបានកោះកកាយយកមកសូនហ្នឹងដើម្បីឲ្យបងប្អូន មែនតែនៅទៀតមិនចន់ចប់ទេព្រះអង្គប៉ុន្តែមើលទៅវាវាវែងតិចមាននៅប្រហែលវែងវែងតិចក៏ខុសថយដែរវែងប៉ុន្តែព្រះអង្គប៉ុណ្ណឹងចប់អីទេដើម្បីឲ្យបងប្អូនស្ដាប់ពីព្រោះបែបតែបត់បត់នេះដូចជាលើសូសរៀងសរៀងដូចជាបត់សរៀងបត់ចំណន់ខ្មែរក្រហមចុងនេះហ៎បត់អីបត់អីគេបើគេអី បដិវត្តបដិវត្តណាបត់មេសា18មេសាអេអាហ្នឹងផ្សេងតមេឡូឌីស្ដីស្ដីអាហ្នឹងទៅផ្សេងឯមេឡូឌីវាទៅផ្សេងឯបងហ្នឹងហើយប៉ុន្តែនេះគាត់ថាវាអាចវាអាចចំចូលបទប្រជុំលីលានបន្តិចដែរវាវាបំណុលហ្នឹងវាប៉ុន្តែគាត់អូគាត់កាត់អស់ឲ្យមកវិញវាវាខ្ចល់ វាខ្ចប់ហែលទេมันมันដូចប៉ុន្តែដូចរបៀបមិនដូចទេវាគេគាត់អត់សម្រាប់បាទបាទមួយ6អាអានេះ644អានោះ646ទៅវិញណាវាវាខុសលក្ខណៈគេហៅរបៀបដូចជាពាក្យ7ហ៎កណាអត់ទេអាពាក្យ7ផ្សេងទេបងពាក្យ7ផ្សេងបាទអានេះ644ណាបត់នេះបត់644បត់បំណូលណាបំណូលជុងលីលាកណា 646បាទ646អាហ្នឹងប្រជុំបត់នេះតាមដែលបុព្វបរិះយើងគ្រូកណាណាបត់បុព្វបរិះយើងគឺអស្ចារត្រង់អញ្ចឹងគ្រូលើពិភពលោកដែលធ្លាប់បានប្រកេនឬក៏ជំរាបជូនហើយដូចជាកម្រជាតិណាដែលធ្វើអញ្ចឹងបានណាវាភាពបើយើងនិយាយថាសាមញ៉ាំក៏អាចនិយាយថាបានខ្មែរយើងហ្នឹងសាមញ៉ាំក៏អាចនិយាយបានដែរមិនសាមញ៉ាំនោះគឺធ្វើឲ្យនេះតែ គាត់ធ្វើឲ្យគេស្ដាប់មើលទៅធ្វើមិនបានដូចអាដេញរបៀបតម្រង់សិល្បៈកំណាបហ្នឹងអញ្ចឹងអ្នកខ្លះក៏គិតថាសាមញ្ញដែរតែបើអ្នកចេះអ្នកដែលស្វែងយល់គេមិនគិតអញ្ចឹងគេគិតថាអ្វីដែលល្អបបាក់ធ្វើហើយសាប់តែទទួលបានលទ្ធផលមកគឺជារបស់ល្អដូចបតបាទពាក្យសិល្បៈហ្នឹងវានៃទលំទលាយបាទមានច្រើនតម្រង់ណាស់អូមហោរី ជាគេផ្សេងទៅប្របីនៃផ្សេងទៅបត់បែបកំណាផ្សេងទៅគ្រាន់តែកំណាឥឡូវនេះចូលស្រាវជ្រាវមកចា59បែបស្រាវជ្រាវថ្មីទៀតវាចូល72បែបហើយផ្សេងផ្សេងគ្នាអញ្ចឹងទៅហើយបើជាតិដតីគេមិនបានអញ្ចឹងទេគ្រូណាអត់អត់មានអញ្ចឹងទេណាដូចអត់មានរបៀបច្រើនដូចខ្មែរចង់ផ្សាយបាក់ខ្ញុំមួយទៀតព្រោះព្រោះ ពីមុនមានកំណត់ខ្មែរមានត្រឹមពាក្យ12តែខ្ញុំឥឡូវទៅក្រោយមកខ្ញុំទៅសេបានពាក្យ13មួយទៀតហ្នឹងដែលការខ្ញុំទូលនឹងជម្រាបជូនលោកបងប្រុសបច្ចេក13ហ្នឹងតិចបាទអឺដឹងនៅតំណាយទេនេះបាទហ្នឹងនិយាយពីតំណែងតំណងនៃការចាប់ចងជួនការចងជួនលំបាកអីហ្នឹងផងផងអីផងហើយ បើនិយាយពីគណៈបរទេសនោះសូមលើកយកទៅទៅនោះវិញខ្ញុំរកហ្នឹងវាអត់ទៅព្រោះវានៅកម្ពុជាអត់អីអីនិយាយយកឲ្យផ្សេងបានដែរបាទគណៈអឺគណៈបរទេសមានជួនកាលច្រើនតែពាក្យត្រឹម11ឬក៏12ឯងហើយមានតែប៉ុណ្្នឹងឯងគណៈច្រើនតែភាគច្រើនមានតែប៉ុណ្្នឹងហើយចង់ជំរាបអញ្ចឹងឲ្យដូចមួយប៉ុន្តែបានគាត់បានលើកឡើងមានប្រសាសន៍មិញមិញថាខ្មែរយើងវាមានច្រើនបត់ណាឧទាហរណ៍ក្នុងបត់កាកទេសមួយនោះវាចែកចេញទៅជាច្រើនយ៉ាងទៅទៀតមានអា បទបំពេញនៃមានបទត្រីបកមានបទស្អីស្អីណាស្រឡាញ់នៃខ្លួនអីចឹងទៅឬក៏ថាស្រឡាញ់ឡើងគ្រងវល់ពាត់ព្រៀនអូច្រើនណាស់ព្រះអង្គហើយបទក្របចាក់កបាលអីចឹងចឹងទៅច្រើនណាស់បទកំណាត់ខ្មែរហ្នឹងគឺថាបើនិយាយពីគម្រោងនៃបទហ្នឹងគឺថាបទចាមែនបទគូគាត់អីចឹងទៅរលកលេងឆ្នេរអីចឹងទៅអូច្រើនមែនទែន អន្តរាជារំពេចព្រឹកប្រាំដែរក៏មិនសូវបានស្រាវជ្រាវហើយមិនបានជាយកចិត្តដាក់មើលតាមទៀតផងព្រោះចេះរាល់ថ្ងៃចេះទៅសេអាបត់ណាដែលវាថាងាយងាយស្រួលចេះចាំមាត់ចាំដៃនេះទៅសេទៅបាទដែលបត់ថ្ងៃមិញនេះទៅសេបែបអសអសស្ទូននៅជួនអណ្ដំទៅរបៀបគេហៅថាពាក្យជាប់តងចឹងមានបត់ជាប់ពាក្យជាប់តងមានបត់គូគាប់មានបត់អីចឹងទៅអសស្ទូនមានអសជាប់គ្នាឧទាហរណ៍ណាសេមិញហ្នឹង កើតកប់អបអអកើតកប់អបអង្គពុំពេញល្អស្មោះសរស្មោះសមខំពូនរៀងអីចឹងទៅត្រីទ្រង់គុំគប់ខប់ឥតលអៀងសំរៀងសៀងសល់ដល់សប្ថ្ងៃ មេម៉ែថែធូនហ៊ូនបួនមមណាស់ណារជាប់ជាប់គ្នាទៅសូទាហត់ថាមេម៉ែថែធូនម៉ូម៉ូថថម៉ូម៉ូទៀតទេមេម៉ែថែធូនហ៊ូនមូនមមណាស់ គ្រប់គ្រងរងរះព្រះថ្លាថ្លៃគិតគប់ផបបុណ្យគុណក្រាស់ក្រៃដឹកដៃដើមដល់សល់ឥឡូវណាវាអានឹងគណៈចេះនឹកឃើញចេះតតតាមមើលទៅវាហើយបង្កើតអានៃការថ្មីនឹងខ្លះចឹងទៅណាវាមែនតើទៅបើយើងចេះបំបែកយើងយើងចេះឆ្នៃទៅចិត្តកើតព្រះអង្គច្រើនអាចមានតទៀតច្រើនបងបាទបាទអំប្រុសឲ្យតែសិក្សា ស្រាវជ្រាវទៅចេះតែបែកហើយពីមុនឡើយមេកាបមានតែមេ4ទេពីសម័យមុនមុនមហាមុនសម័យអង្គរសម័យគិតទៅគេថារាប់ទៅវាសម័យនៅក្នុងសម័យអង្គរភ្នំអញ្ចឹងចេះមេ4ហ្នឹងដំបងឡើយដល់ពេលក្រោយមកបំបែកទៅណាបតបច្ចាវត្តណា4មកទៀតទៅវាទៅជាបតបច្ចាវត្តបានហើយនឹងបតណាក្រោយមកសម័យអង្គរមានបតកកតិមានបត ណាព្រមគិតអីជាដើមលក្ខណៈលក្ខហ្នឹងវាអាស្រ័យទៅលើការសិក្សាស្រាវជ្រាវវាចិត្តតែឃើញណាបន្ថែមទៀតដំបងឡើយយើងអាចនិយាយបានថាបទមេ4ជាប្រភពបើនាងពុកស្រូវកុំចោលអង្កាមចាស់ទុំលោកហាមអង្កាមជន់អិតហើយដល់ពេលអ្នកសរសេរមិនមែនមិនមែនកំណត់មានតែប៉ុណ្ណឹងគឺត្រូវទៅថាចេះអាចបំបែកតាណាតណីទៀតបានដូចខ្ញុំប្រុសអង្គុយសរសេរទៅចេះតែឃើញ បើអត់សរសេរអត់ដឹងអត់ណាអត់អត់អត់បែកទេខាងអត់បែកធ្វើអីក៏ដោយកណាតែធ្វើទៅវាចិត្តតែបែកគំនិតណាចេះឃើញរបស់ដែលថ្មីថ្មីប្រសិលបៈណាវាជាមិនសាំមិនដដែលដដែលទេតែតែធ្វើមិនអត់ប្លែកណាប៉ុន្តែខ្មែរ ពីបុរាណយើងมันអាចមិនបែកដូចឥឡូវឥឡូវគេរាំងបែកដែរគេបែកពីនេះពីនោះដោយសារសម័យសកលភាវូបនីយកម្មយើងយកពីខ្លះទៅគេបំបាយច្រើនណាគេយកពីយើងទៅយូកាគេយកពីយើងហើយគេថាបោះគេទៀតដូចដូចសៀមដូចថៃអីហ្នឹងយើងវាมันវាជាចម្លែករឿងហ្នឹងវាប្រវត្តិសាស្ត្រយើងសិក្សាស្រាវជ្រាវមកឃើញថាខាងសៀមខាងអីហ្នឹងក៏គេ គេធ្វើជារបស់គេប៉ុន្តែយើងណាស់តែយើងភ្លេចខ្លួនយើងទេយើងមានរបស់យើងតែគេមិនមែនខ្លាំងមកពីយើងអន់ណាអន់ក្នុងការថែរក្សាអញ្ចឹងហើយបាននេតិកំណាបឬក៏នេតិណាសិល្បៈនិងវប្បធម៌ខ្មែរដែលគ្រូបានកោះកកាយឬក៏អញ្ជើញលោកអ្នកស្មូតទាំងឡាយដើម្បីឲ្យកូនខ្មែរនៅលើប្រទេស ណាផ្សេងផ្សេងដែលមានខ្មែររស់នៅឲ្យបានដឹងថានេះរបស់ខ្មែរនេះកំណាបដូចបត់កំណាបណាណាណាមុនណាតាមពិតទៅអឺកម្មវិធីរបស់យើងវាយើងមានយើងមានមានពេលយើងតែងយើងតែងហើយយើងឲ្យកម្មវិធីអ្នកស្មូតនឹងចូលមកស្មូតឲ្យយើងពីព្រោះពីព្រោះដល់ពេលគ្នាយកកំណាបទៅគ្នាមិនដឹងរើសពីណាពីណាមកដល់ពេលហើយគ្នាវាមិនដឹងអឺ ចិត្តរើសយកមកជនអីជន់ដែលដែលដែលមិនសូវបានល្អពីព្រោះបើសិនយើងមានពេលអង្គុយតែងដល់កម្មវិធីរបស់យើងយើងបោះឲ្យគ្នាអាន មុនមកពីថ្ងៃទៅជាកម្មវិធីល្អយើងធ្វើកើនចំណេះដឹងខ្លួនឯងផងអនុវត្តផែនការរបស់យើងផងហើយធ្វើឲ្យគ្នានឹងបានអានកំណាប់យើងថ្មី ថ្មីផងប៉ុន្តែណា ដល់ពេលអញ្ចឹងវាវាជាថ្មីថ្មីរហូតដល់ពេលគ្នា មិនបានអោឲ្យគ្នាយកឯកសារផ្សេងផ្សេងមកបានន័យថាកម្មវិធីរបស់យើង ហាក់ដូចជាវាមិនមែនជារបស់យើងកណារឿងមួយទៀតកណាសូមឆ្លៀតបន្តិចដែរនៅពេលនេះពីប្រមាណថ្ងៃមួយនេះឃើញព្រះទីនចាក់កម្ពុជារបស់យើងហ្នឹងគេធ្វើមានកម្មវិធីទិវានៃការអានហ្នឹងអំណានហ្នឹងការអានហ្នឹងគេថាល្អណាស់ហើយបើសិនជាកន្លែងហ្នឹងដែរ អឺខ្ញុំកណាត់ខ្ញុំចង់បញ្ជាក់បន្តិចរឿងការអានហ្នឹងគឺថាមែនតែនទៅទាំងអ្នកស្មូតជាអ្នកសិល្បៈអ្នកផ្សព្វផ្សាយជាពិសេសគឺពិធីករពិធីករនីហ្នឹងគឺថាគូតែត្រូវតែឲ្យគូតែ គូតែឲ្យត្រូវតែឲ្យច្បាស់លាស់ក្នុងការអានក្នុងការនិយាយបញ្ចេញសូរសៀងសូរស័ព្ទតាមលក្ខណៈឲ្យចំទួលនៃអក្សរាវិរុទ្ធបន្តិចពីព្រោះយើងជាគេហៅថាអឺសមរភូមិមុខ បាទតែមានគេនឹងជួបមុខច្បាស់ហើយបើយើងជាពិធីករពិធីករនេះយើងជាសមរភូមិមុខនៃមុខសមរភូមិមុខជួបមុខនៃការផ្សព្វផ្សាយផ្នែកវប្បធម៌អសរសាស្ត្រការអានការឧទាហរណ៍លើកហើយលើកទៀតអាពាក្យថាខ្ញុំនៅតែខ្ញុំខ្ញុំតតែនឹងឮស្ទើរតែរាល់ថ្ងៃបាទអាហ្នឹងតែហើយយើងចូលចិត្តលើកយកភាសាបរទេសមួយចំនួនណាដើម្បីចង់អួតប្រាប់គេថាអញចេះភាសាបរទេសដែរលើកយកមកប្រឡំដាក់ពាក្យកដាលអីចឹងទៅ ជួនកាលទៅយើងប្រើភាសាគេដែលមិនដឹងខ្លួនដល់អញ្ចឹងទៅគេថាអាហ្នឹងរបស់គេដែរឃើញទេសូម្បីតែគាត់នោះក៏និយាយភាសាហ្នឹងដែរវាវាអាចអញ្ចឹងដល់អញ្ចឹងទៅវប្បធម៌ហើយស្អីស្អីបន្តិចបន្តួចហ្នឹងវាអាចឃ្លាតអាចរវាងអាចឃ្វៀងពីរឿងឃ្លាដើមរឿងរឿងរបស់ដើមរបស់យើងពិតរំខានណាឧទាហរណ៍ដូចជាភ្លេងពិតទៀតអញ្ចឹងណាអាហ្នឹងជាឧទាហរណ៍ស្រាប់ហើយប៉ុន្តែឥឡូវឃើញថាមានការភ្ញាក់រលឹកច្រើន អាចហៅថាពិនពេតពិនពេតមកសប្ថ្ងៃនេះខ្ញុំកណានៅពីក្មេងៗឮតែភាសាមួយនោះឯងហើយរបស់គេនោះឯងអាហ្នឹងឯងតែយើងថាទៅបោះយូរយូរទៅគេថារបស់គេមែនដោយលោកបកតោអញ្ចឹងយូរយូរទៅគេថារបស់គេអស់អញ្ចឹងទៅហើយនោះនាំមានមានការយើងថាមិន គ្មានការដែលថាមិនចង់ឲ្យ អនុវត្តមិនចង់ឲ្យអភិរក្សឬក៏អភិវឌ្ឍផ្សព្វផ្សាយវប្បធម៌ហ្នឹងទេឲ្យមានទលំទលាឲ្យគេដឹងគេស្គាល់ប៉ុន្តែយើងត្រូវតែទទួលស្គាល់ហើយយើងបង្ហាញមកយើងពិតពិតកុំកុំកុំចេះថាគិតថាអាហ្នឹងថាជារបស់គេដូចគេថាអញ្ចឹងដែរដល់ក្មេងសកលក្រោយកើតមកហៅអានឹងពាក្យនឹងដែរអញ្ចឹងទៅទៅគេជារបស់គេអញ្ចឹងទៅណាអានឹងពាក្យការអានហ្នឹងណាពាក្យសំខាន់ណាដូច្នេះពិធីករក្តីពិធីការនេះក្តី ក្មួយអ្នកស្បុលក្រៃអរគុណច្រើនណាគេថាហ្នឹងសិនអ្នកសមរភូមិមកអ្នកនៅជួលមកដើម្បីការផ្សព្វផ្សាយការបង្ហាញហើយមិនមែននេះល្អទៅក្នុងស្រុកតែឥឡូវពិភពលោកកណ្ដាដាក់វាវទៅលឺសូពេញទាំងអស់មានការផ្សាយបន្តផ្ទាល់បើមិនយើងថតទេគេចម្លងបើគេមិនចម្លងទេគេផ្សព្វផ្សាយគេផុសដល់ជំនួសយើងអាហ្នឹងគេហើយកុំខឹងណាគេផុសជំនួសយើងពេលខ្លះ តអញ្ចឹងហើយតតែយើងនឹងវាផាត់ខំខ្លួនឯងចូលចិត្តទុកដាក់អាហ្នឹងរៀងរៀងខ្លួនទាំងអស់គ្នាអរគុណអរគុណណែរឿងត្រឹមត្រូវប៉ុន្តែតាមពិតយើងជាវិធីកយើងជាអ្នកស្មូតហ្នឹងហើយបន្តទៅបានធ្លាប់បានបួសបានរៀនគ្នា ដែលអ្នកខ្លះគ្នាមិនបានរៀនបានសូត្រអីបានទល់មកឋានៈល្មមល្មមគ្នាចូលមកស្មូតទៅជួនអីមិនបានរៀនពីពីរបៀបអានណា កណាពីដើមមុននឹងខ្លាក់ជាប់អីជាពិធីកពិធីការដែលនេះមួយមួយហ្នឹងគឺធ្វើប្រឡងខ្លាំងណាស់អាតេសគេហៅថាអាតេសផ្ទាល់មាត់ហ្នឹងបងអាការស៊ើបសួរផ្ទាល់មាត់ហ្នឹងគេថាផ្ទាល់ឲ្យច្បាស់គ្រូឬក៏មេប្រយោគហ្នឹងគាត់ឲ្យអានឲ្យនិយាយឲ្យអីច្បាស់លាស់ណាស់មិនមែនត្រឹមតែអឺសរសេរមិនមែនត្រឹមតែអីទេឲ្យអានអ្នកអានព័ត៌មានហ្នឹងក៏ដោយណាឥឡូវមិនដឹងយ៉ាងម៉េចដែរទេបើចេះលឺសូពាក្យហ្នឹងដូចជាផ្លាស់ហ្នឹងក៏អានឧទាហរណ៍ថា ដល់បីតាអិន្ទ្រវរ្ម័ននឹងក៏ថាមិនត្រូវច្បាស់ផងទៅស្អីស្អីណាចាំនិយាយទេវាអ្នកប្រវត្តិសាស្ត្រគ្នាភាសាខ្មែរយើងមាន3ភាសាភាសាសំស្ក្រឹតភាសាបាលីហើយនិងខ្មែរវាជាបងប្អូនបង្កើតបងប្អូនជាមួយគ្នាហ្នឹងដល់កាលណាយើងចេះ3ភាសាហ្នឹងបានគេហៅថាយើងខ្មែរវាមានគេហៅមានលក្ខណៈដុំកំភួនណា បើយើងចេះតែខ្មែរទៅទេអត់ចេះភាសាសំស្ក្រឹតយើងអានទៅអត់សូវស្រួលទេអានមិនត្រូវវាវរម័នឬពរមានអីចឹងនឹងអានមិនត្រូវទេណាតែយ៉ាងឆ្កងហ្នឹងគូសម្រាប់ណាពេលយើងផ្សព្វផ្សាយយើងមិនគួរយកភាសាគ្រាមភាសាឬក៏ភាសាអ្នកស្រុកយកទៅនិយាយទេអាហ្នឹងសម្រាប់តែនិយាយលេងធម្មតាឬក៏លេងរឿងអីធម្មតាខាងក្រៅស្អីវិញតទៅពេលនៅក្នុង ការផ្សព្វផ្សាយយើងគួរតែលើកយកពាក្យពលឹកពាក្យគ្រឹះធំធំពាក្យចំចំមកនិយាយកុំឲ្យយកភាសាទាំងរក្រៀមភាសាហ្នឹងយកមកធ្វើការនិយាយផ្សព្វផ្សាយយើងយើងផ្សព្វផ្សាយផ្សព្វផ្សាយប៉ុន្តែអាហ្នឹងមានរឿងផ្សេងមានទូនីតិមានកម្មវិធីអីគេផ្សេងណាភាសាទូទៅវាហៅថាបើយើងអានថា ទីនេះភ្នំពេញដាក់ឲ្យចំអញ្ចឹងមកនោះវិទ្យុផ្សាយសម្លេងសាធារណរដ្ឋខ្មែរអញ្ចឹងទៅឬក៏វិទ្យុផ្សាយសម្លេងស្អីស្អីអញ្ចឹងទៅក៏មិន ទីនេះភ្នំពេញណាសូមអញ្ជើញបងប្អូនទៅស្ដាប់ទៅឬទៅទីណាអត់ដូច្នេះត្រូវតែយកថាបើថាធ្វើដំណើរទៅគឺទៅយ៉ាងមកកុំយកពាក្យទៅបាទទៅយើងសម្រាប់និយាយគ្នាខាងក្រៅអឺស្ថានីយ៍អញ្ចឹងទៅណាអាហ្នឹងវាសុខទោផងបើជាការតិចទៀតនេះមិនមែនថាចិត្តចោតចេះអីទេព្រោះចេះលឺយូរយូរតគ្នាទៅវាចេះ តូចភាសាតម្លៃនៃភាសាជាតិរបស់យើងនៅសរសាងពីព្រោះនៅប្រទេសគេជិតខាងជួនកាលគេគេរក្សាណាបងណាគេពិតមែនតែគេយករៀនគេយកត្រាប់តាមឲ្យយើងហើយនឹងក្តីអីហើយក្តីប៉ុន្តែគេយកភាសានឹងជាជាតិភាសាជាស្ពានអ្វីដែលឆ្លងកាត់ប្រទេសគេគឺត្រូវតែដាក់ភាសាគេខ្លាំងណាស់បាទគេកំណត់អញ្ចឹងហ្មងរាជរដ្ឋាភិបាលគេគេកំណត់ឲ្យធ្វើអញ្ចឹងហ្មងមិនមែនចេះយើងឲ្យចេះទៅតែបាយតាមចិត្តអីណាទេ ដាក់ឯងចិត្តអត់ត្រូវក៏ជេរលើកឡើងដែរអាហ្នឹងគេត្រូវពិនិត្យវិច័យសម្បំអ្នកដែល មានទូនីតិពាក់ព័ន្ធហ្នឹងក្រសួងពាក់ព័ន្ធអីក៏ដោយអាហ្នឹងវាកាលណាយើងធ្វើអញ្ចឹងទៅ ជាអាណាធិបតេយ្យឬក៏គេហៅថាពាក្យថាគេចង់ផ្លេចខ្មែរមួយពាក្យពួកគេថាទៅពាក្យគេគេថាសព្ទាអសរសាស្ត្រណាធ្វើឲ្យភាសាយើងក៏រត់លាយឬក៏ថាបំបែកបាក់ធ្វើឲ្យខូចការហ្នឹងប៉ុន្តែពាក្យខ្មែរយើងនឹងថាមិនទេយើងចង់ផ្លេចមកទោះ ទុកទុកមកគេធ្វើឲ្យយើងក្លក់យើងឲ្យខូចណាណាអូខេហ្នឹងហើយដូចជាពិធីករនៅស្រុកខ្មែរយើងច្រើនតែរើសតាមសម្រស់ទេមិនសូវបានគិតអំពីគុណភាពមើលតានណាអាំងហំអីមុំមុំដាក់ឲ្យគ្នាធ្វើពិធីករជនអីមកទាំងដុលគ្នាវាមិនដឹងរបៀបនិយាយ ដឹងរបៀបនិយាយនិយាយទៅវាមកទាំងដុំមកទាំងផ្ទាំងគេហៅថាយកតាមមនោសញ្ចេតនានេះមួយឬតាមមនោសញ្ចេតនាហ្នឹងនេះមួយឬតាមធនធាននេះពីរហ្នឹងស្ថិតជាការខុសអូខេតែតែមានអីមានអីចូលរួមដែរហ្នឹងពាក្យហ្នឹងណាណាមាននឹកឃើញបត់មួយបត់គេថ្មីហ្នឹងគ្រូមិនដឹងថាអ្នកណាអ្នកសរសេរបត់បំពេកូន ហើយក៏ចេះតាមគេស្ដាប់ទៅហើយអំពេកូនខ្លួនឯងហ្នឹងដំបងឡើយអំពេទៅកូនហ្នឹងវាចិត្តតែលក់ស្រួលណាចេះពេលមកឃ្លាពីគ្នាលក់ស្រួលអញ្ចឹងក៏រៀនបត់នឹងគេឯងអញ្ចឹងបន្ទាប់ពីដឹងថាម្ដាយមានកូនហ្នឹងឃើញបន្តទៀតគឺបត់បំពេហ្នឹងគឺម្ដាយដដែលហ្នឹងគ្រាន់ថាណាវាមានលក្ខណៈចម្លែកត្រង់ថាគេដាក់ចំណងជើងថាសត្វស៊ីមនុស្សមានពីរយ៉ាង អ្វីដែលកណាចាប់បានដែលថាពរោះនោះពរោះមែនតើហ្នឹងមិនមែនពរោះបែបបន់ទេពីរោះត្រង់ថាអ្នកសរសេរហ្នឹងគាត់ច្បិចយកថាសัตว์នៅលើโลกហ្នឹងមានច្រើនណាស់តែសัตว์ដែលសាហាវសัตว์ដែលធ្វើឲ្យកូននឹងគួរតែខ្លាចគឺមាន2ណា មាន2យ៉ាងដូច្នេះខ្ញុំកណាសូមលើកយកនៅបទនេះយកមកស្មូតយើឬក៏សោតបរិយាយប្រកេនចំពោះកណាប្រសងគ្រប់ព្រះអង្គប្រិយមិត្តទាំងអស់បានសម្ដាប់នៅបទសัตว์ ស៊ីមនុស្សមានពីរយ៉ាងសូមអនុមោទនីសាធុសាធុសាធុអោណាកូនអើយកូនកេងទៅ ប្រលឹងពីលបើកូនកុំយំ អើច្រៀងបំពេសូរងំកូនអើយគុំយំខ្លាចសັບខំឯសត្វស៊ីមនុស្សមានច្រើនយ៉ាង ឪច្រៀងត្រដាងឲ្យកូនចាំពេលកូនធំឡើងត្រូវចំណាំឪនឹងច្រៀងផ្ដាំដូច្នឹងថា សត្វទី1នោះគឺសត្វល្ងងភ្នែកធំត្រនងខ្លាំងអង្ចាវាមានពាសពេញក្នុងលោកាចាំស៊ីមនុស្សណាខ្ជិលរៀនសូត្រ សត្វល្ងងស៊ីមនុស្សអើយខ្វាំងពណែកសត្វនោះចម្លែកស៊ីរហូតវាស៊ីបញ្ញាមនុស្សរាប់កោតខ្ជិលមិនរៀនសូត្រល្ងងស៊ីបាន ឯសត្វទី2គឺសត្វក្រ កូនកុំត្រេកអរណាកល្យានភ្នែកវាធំធំប៉ុនប៉ុនចាន ចាំស៊ីសណ្ដានមនុស្សរាយមីយ សត្វក្រស៊ីមនុស្សអើយថោកទៀបឲ្យដល់សភាពគេមើលងាយខ្ជិលមិនធ្វើការចាយខ្ជៀងជាយដេកចាំទំនាយឲ្យមានអែ អោកូនសំឡាញ់ថ្លើមប្រមាត់ក្រលងងកាចពិតពូកែស្វែងដើរចាប់ស៊ីមនុស្សសពកន្លែងមិនមានកោតក្រែងខ្លាចនរណា ប៉ុន្តែអ្នកណាខំព្យាយាមព្យាងស្មារតីពលៀមហើយអង្សា ប្រឹងប្រែងរៀនសូត្រនឹងធ្វើការ ក្រលងងទៅហាមិនស៊ីឡើយ សូមអនុមោទនីណាគ្រូកណានេះគឺជាបែបបត់មួយមិនដឹងថាអ្នកនិពន្ធឬក៏បងប្អូនណាអ្នកសរសេរទេប៉ុន្តែខ្ញុំកណាពេញចិត្តត្រង់ចំណុចថាសัตว์នៅលើโลกនេះមានច្រើនតែសัตว์ដែលធ្វើឲ្យមនុស្សអន្តរាយនេះគឺសัตว์ពីរណាមានសัตว์ល្ងងនេះមួយហើយបើនិយាយពីពុទ្ធសាសនាយើង អវិជ្ជាបច្ចយាសង្ខារាសង្ខារៈបច្ចយា វិញ្ញាណងវិញ្ញាណបច្ចយាណាវិញ្ញាណកើតឡើងព្រោះសង្ខារណាអញ្ចឹងមកពីអវិជ្ជាទាំងអស់អញ្ចឹងតែអវិជ្ជាដើរដើរពេញតែស្រុកពេញតែភូមិពេញប្រទេសលើលើសកលលោកដោយសារតែអវិជ្ជាដែលដែលនាំឲ្យមនុស្សយើងល្ងងហ្នឹងហើយសត្វអវិជ្ជាឬក៏សត្វល្ងងនេះគឺថាស៊ីមនុស្សណាឲ្យខ្វាក់ភ្នែក ខ្ញុំកណាពេលដែលដែលស្ដាប់គេសូត្រឬក៏បំពេកូនខ្លួនឯងមានអារម្មណ៍ថាដូចជាអ្នកអ្នកអ្នកសរសេរនេះគឺមានទេសនៈល្អមែនតើណាទេសនៈជ្រៅណាណាមួយទៀតសัตว์ក្រណាមនុស្សយើងកាលណាតែក្រគេមើងងាយហ្នឹងគ្រូណាហើយក្មេងៗអត់យល់ទេពេលខ្លះស្ដាប់ព្រោះតែគាត់អត់យល់ចុះមិនបានតែសัตว์ល្ងងមិនបានសัตว์ក្រណា ហើយមួយទៀតចង់បណ្ដោះឲ្យកូនដែលដែលកំពុងតែគេងក្នុងរឹងដេកក្នុងរឹងនេះទោះជាគាត់ស្ដាប់បានមិនបានប៉ុន្តែអាបញ្ចូលមโนសចេតនាបញ្ចូលនៅអារម្មណ៍ហ្នឹងគឺគាត់ពេលដែលគាត់ធំឡើងហាក់ដូចគាត់បានទទួលការអប់រំពីពីពេលណាអញ្ចឹងតាមពិតគឺម្ដាយឪពុកនឹងហើយដែលជាអ្នកអប់រំកូនណាតាមរយៈបទចម្រៀងខ្មែរយើងប្រកែណារឿងការលើកយកទំនុកផ្សេងផ្សេងមកច្រៀងបំពេកូនជាដើមលក្ខនឹងលក្ខហ្នឹង ដើម្បីឲ្យកូនបានស្ដាប់ណា ពីរសហើយលក់ទៅស្រួលណាហើយម្យ៉ាងទៀតណាសត្វសត្វទាំងពីរនេះវាមានពាសពេញនៅ ក្នុងលោកាជាពិសេសសត្វល្ងងនេះធ្វើតែមនុស្សតែល្ងងគឺក្រហើយតែក្រគេមើលងាយណាសូមអរគុណគ្រូណាបាទអឺតាមពិតទៅអឺសັບហ្នឹង ពាក្យថាសត្វហ្នឹងមកពីសត្វត្វៈណាសត្វត្វៈឬក៏សត្វលោក សត្វតៈសត្វលោកហ្នឹងបើន័យថាសត្វទូទៅប៉ុន្តែយកយកឈ្មោះហ្នឹងយកជា បញ្ញត្តិជាមកដាក់អាហ្នឹងគ្រាន់តែជាជាជាបត់កំណាបដើម្បីឲ្យឲ្យឲ្យគេគេកូនក្មេងវាស្ដាប់ទៅហាក់ដូចជាវាខ្លាចណាប៉ុន្តែពាក្យថាពាក្យថាអវិជ្ជាហ្នឹងមិនមែនជាសັບទេវាជានាមបញ្ញត្តិណាវាជា វាជាជាជាដំសត្វនេះបាទមនុស្សយើងណាជាជាសត្វសត្វសត្វសត្វតសត្វវៈហ្នឹងណាមកពីសត្វមនុស្សនោះវាមានវាមាន អវិជ្ជាហ្នឹងវាជាតួធ្វើឲ្យមនុស្សល្ងងហ្នឹងឯងវាធ្វើឲ្យសត្វហ្នឹងល្ងងណាណាណាកូណែដើម្បីជាការយកមកប្រៀបធៀបហ្នឹងជាជាទេពកសលនៃការអាតែងកំណាបណាបើនិយាយពីផ្លូវធម៌វាមិនចំជា សត្វទេអានេះវាជាបញ្ញត្តិទេជាឈ្មោះរបស់សត្វណាឈ្មោះរបស់ធរហ្នឹងនាមធរណាបាទអូខេអូខេនៅសល់ម៉ោងបន្តិចតួចយើងជជែកគ្នានៅសល់មក8នាទីឥឡូវខ្ញុំខ្ញុំបជាវិចិត្រមានអីថែមថយទេខ្ញុំប្រុសហើយចង់ណាមានមានសត្វអីត្រូវលើកយកមកណាអឺខ្ញុំកណា ពីដើមនៅក្មេងៗធ្លាប់លើលោកពុទ្ធ គាត់មានប្រសាសន៍ថាមនុស្សខុសពីសត្វប៉ុន្តែមនុស្សក៏ជាសត្វដែរបាទមនុស្សមកពីថាមេអ្នកបូកនឹងឧសៈអ្នកធ្វើនៅសេចក្តីឧស្សាហ៍ដែលមានបញ្ញាប្របាជាងសត្វទេវឆាត តិរិឆានកថាសត្វវាចារមានជាសត្វតិរិឆានអីចឹងទៅជាសត្វព្រៃសត្វមកជួនកាលវាបញ្ញាវាវាខ្សោយដែរវាខ្លាយដែរវាថាបំបានស៊ីទេអញគិតតែមិនធ្វើឲ្យបានស៊ីគេថាស្រឡប់យកចោលតែម្ដងឧទាហរណ៍ឬក៏បង្ខំឬគេប៉ុន្តែមនុស្សមិនចំនួនហ្នឹង ក៏ដែរក៏ហាច់ក៏ហៅសត្វដែរដោយសារអីដោយសារខ្វះអរិយសតិបញ្ញាខ្វះការគិតខ្វះអវិជ្ជាហ្នឹងអ្នកខ្លះមិនថាមិនចេះទេការសិក្សារៀនសូត្រក៏ពុះខ្ពស់ពោះហ្នឹងប៉ុន្តែដោយប្រើអាកំណត់ខូខើកំណត់អរិយអឺគេហៅថាជិះជាន់សង្កត់សង្កិនគេអាហ្នឹងក៏ទៅជាកំណត់សត្វដែរអាហ្នឹងដូចបន្តែថាមកពីអវិជ្ជាទៀតដែរ ណាមកពីអវិជ្ជានោះគឺការហើយនៅការអវិជ្ជានោះគឺការខ្វះការពិចារណាគឺការខ្វះការភាវនានឹងឲ្យបានមកដល់នឹងឯងបាទអឺនៅក្នុងនៅក្នុងក្នុង មនុស្សលោករហូតដល់ព្រហ្មលោកហ្នឹងគេហៅសត្វតែសត្វតែសត្វតៈណាបាទទូទៅទាំងសត្វទាំងដេរិឆាហ្នឹងក៏ហៅថាសត្វដែរអាណាណាតែតែ សុំទោសកណាចិត្តគិតឃើញបន្ថែមចង់បន្ថែមអញ្ចឹងថាព្រោះមនុស្សជួនកាលហ្នឹងសត្វខ្លះហ្នឹងវាវាធ្វើល្អណាវាធ្វើល្អជាងមនុស្សខ្លះទៀតទៅទៀតមិនមែនថាប្រសើរសត្វទេប៉ុតតាមការពិតរឿងមែនឧទាហរណ៍យើងថាសត្វពស់ហ្នឹងវាកាចវាខូខើវាខ្មាំងវាអីអញ្ចឹងទៅប៉ុន្តែពស់មែនតែទៅឮសូរសំឡេងយើងឬក៏ថាវាចង់ដឹងឬក៏ថាដឹងថាមនុស្សយើងនៅក្បែរវាអត់ហ៊ាននៅទេ វាសុខចិត្តដើរជិះចេញវាធ្វើការខាត់តៃវាជំងប់ផ្លូវចិត្តវាវាមិនឃើញមនុស្សរហូតមកចិត្តយើងទេតែយើងទេទៅស្លាប់ពោះវិញហើយតែវាយពោះហើយយកហើយស៊ីគេទៀតឥឡូវឥឡូវប្រគុណម្ចាស់ជួយគិតឲ្យក្មួយមិនតាមជួយគិតមើលវាយ៉ាងម៉េចវិញឥឡូវបាទបាទអ៊ំប្រុសណាហើយហើយយើងចេះពេញសัตว์ចេះចោតថាពួកអតេរិឆាហៅវាស្រអាមឹងឯងឯងទៅទៀត អាហ្នឹងយើងយើងយើងយើងទៅតាមការព្រឹកផ្ទាល់ហើយហេតុអីមូលហេតុអីចឹងកណានេះគេចង់ចោតសួរទៅលើដែលលោកបណ្ឌិតខ្លះធំធំនៅជួនកាលគាត់មិនថាគាត់មិនដឹងឆ្លើយយ៉ាងម៉េចទេពីដាក់ហើយរឿងប៉ិតដោយអំប្រុសមានប្រសាសន៍មិញនៅឃើញគាត់ថាសំបីតអ្នកដែលចេះដឹងហ្នឹងបតៃយកវិជាហ្នឹងមកប្រើប្រាស់ដើម្បីជីជន់គេហ្នឹងក៏ចាត់ទុកថា មនុស្សល្ងងណាស់ណាខ្ញុំណាស់នឹកឃើញណានៅក្នុងសំពាកពាកស្លោកដែលគេសរសេររបស់ Facebook ណាបើកទៅឃើញចំគេថាអ្នកដែលមានវិជ្ជារៀនសូត្រចេះដឹងកម្រិតណាក៏ដោយប៉ុន្តែយកវិជ្ជានឹងបោកប្រាស់គេល្បិចកិច្ចកក្នុងនឹងដើម្បីប្រយោជន៍ខ្លួនដោយប្រើវិជ្ជានៅខ្វះក្រមសីលធម៌ណា មិនជាការប្រសើរមិនរស់ថាជាបណ្ឌិតណាកណានឹកឃើញទៅមានមានមនុស្សមួយចំនួនចឹងមែនណាអ្នកខ្លះចេះដឹងមិនមែនថាមិនចេះទេណាចេះរៀនសូត្រស្បគ្រប់ផ្លូវលោកផ្លូវធម៌ប៉ុន្តែមិនមានអាល្បិចកិច្ចកលដើម្បីប្រយោជន៍ខ្លួនដើម្បីតែត្រឹមតែចិញ្ចឹមកពះពោះវៀនប៉ុណ្ណឹងមកចិញ្ចឹមខ្លួនប៉ុណ្ណឹងដូចទៅធ្វើរឿងអីផ្ដេសផ្ដាស់ឬក៏ រៀនវិជ្ជាហ្នឹងដើម្បីតែបោកប្រាស់គេហ្នឹងមានសម័យឥឡូវហ្នឹងវាមានច្រើនណាគ្រូវាមានអារៀនដើម្បីបោកប្រាស់គេហ្នឹងជាដើមលក្ខនឹងលក្ខវាមានច្រើនប្រភេទណាស់តែมันប្រសើរឡើយมันប្រសើរទេបើត្រឹមតែថារៀនឲ្យដើម្បីតែមកមកយកឈ្នះគេមកមកក្រន់តែត្រឹមចាំជីវិតឲ្យធ្វើបាបគេហ្នឹងมันប្រសើរ ណាកណាយល់តាមពិតតាមពិតបណ្ឌិតនៅក្នុងសាសនាក្នុងពុទ្ធសាសនា មានលក្ខណៈពិសេសត្រង់ចំណុចថាប្រព្រឹត្តដោយកាយដោយវិចាដោយចិត្តហើយជាអ្នកដែលមិនបានលះបង់នៅប្រយោជន៍ទាំងពីរប្រយោជន៍ខ្លួនផងប្រយោជន៍អ្នកតីផងហ្នឹងលោកហៅថាសប្បុរសឬក៏ហៅថាបណ្ឌិតប៉ុន្តែចំណែកខាងបណ្ឌិតនៅខាងផ្នែកខាងផ្លូវលោកគេរៀនចប់ Master ឬក៏រៀនចប់ដល់បណ្ឌិតហ្នឹងហ្នឹងគេរៀន ដោយដោយគេកំណត់ណាគេកំណត់ថ្នាក់កំណត់ទៅលើកម្រិតវប្បធម៌កម្រិតនៃការចេះដឹងគេសរសេរបានប្រមាណក្បាលសភៅគេធ្វើសេចក្តីអឺបញ្យលឬក៏ធ្វើ កាហសារណារបស់គេនឹងបានគ្រប់គ្រាន់គេឲ្យ គេឲ្យបន្ទុជាបណ្ឌិតដែរតែចំណែកបណ្ឌិតក្នុងសាសនាវាមានលក្ខណៈខុសគ្នាត្រង់ចំណុចហ្នឹង ឲ្យតែយើងបានធ្វើអំពើល្អហើយ មានចិត្តប្រកបទៅដោយសប្បុរសដោយកាយដោយវិចារមាន មេត្តាធម៌អឺគេហៅថាស្អាតទាំងកាយស្អាតទាំងចិត្តស្អាតទាំងវិចារហ្នឹងលោកហៅថាបណ្ឌិតណាណាណាចំណែកខាងបណ្ឌិតខាងក្រៅហ្នឹងមានលក្ខណៈខុសគ្នាពីតែគេគេគេសរសេរសារណាគេសរសេរសភៅប្រហែលក្បាលគេកំណត់ថាបណ្ឌិតគេណាណា ចឹងហើយបានមកជាបណ្ឌិតនៅក្នុងសង្គមបរិយាកាសអឺដែលកំពុងតែរស់រវើកសង្គមបរិយាកាសដែលចូលចិត្តពណ៌ជាសម្ភារនិយមក្តីគេត្រូវមានបណ្ឌិតមួយទៀតគឺបណ្ឌិតផ្នែកសប្បុរសធម៌ឬក៏ផ្នែកសិលធម៌សង្គមហ្នឹងគេតាក់តែងចែងចងក្រងជាច្បាប់ដើម្បីទប់ស្កាត់ទៅលើដែលអ្នកបណ្ឌិតផ្នែកឯកទេសមួយចំនួនដែលប្រើវិជាការហ្នឹងយកដើម្បីគ្រាន់តែជាផលប្រយោជន៍ នៅអត្ថប្រយោជន៍គឺថាប្រយោជន៍ដែលតខ្លួនរបស់យើងអាកន្លែងណាដែលគួរនឹងយកអាកន្លែងណាដែលមិនគួរមិនយកហ្នឹងគឺថាបណ្ឌិតអឺផ្នែកសិលពរសង្គមហ្នឹងគឺត្រូវតែសេច្បាប់នឹងក្រិតក្របហ្នឹងដើម្បីទប់ស្កាត់កុំឲ្យមនុស្សយើងហ្នឹងវាឆ្លុះពង្វេកទៅលើរឿងអឺភ្លើងពណ៌រឿងសង្គមបរិយាកាសរឿងសម្ភារៈនេះយើងនិយាយមែនតែទៅនៅតែសរសើរទ្រឹស្ដីព្រះសម្មាគោដមដែលព្រះអង្គទ្រង់ឲ្យលះកាត់ហ្នឹង សរុបមកវិញគឺថាឲ្យចេះលះកាត់គឺថាហាមលោភហាមចិត្តដែលល្មោបលោភនៅទ្របជាហាមលោភហាមការកសោបអប់ទ្របខោភីអីចឹងទៅហើយបើថាមានប្រមាណគឺថាមាន9ដល់10មិនតាន់កសោបហើយមិនតាន់គ្រប់10ទោះបីគ្រប់10ហើយហ្នឹងក៏នៅតែ ដល់បាទហែប11ណាបាទ11នេះចាំអាទី12នៅដើម្បីយកបំពេញនាទីរបស់នឹងវាមិនចេះឆ្អែតមិនចេះឆ្អន់នៅសេចក្តីលោកអញ្ចឹងបាទថាចុះឡើងចុះឡើងនៅតែរក្សាគុណតម្លៃនិងទ្រឹស្ដីអឺប្រពុតជាម្ចាស់នឹងលោកធ្វើការកិរិយាទៅបាត់មែនប៉ុន្តែគាត់ថាទ្រឹស្ដីនឹងនៅតែល្អដើម្បីទប់ស្កាត់ណាអូខេ អរគុណហើយដល់ម៉ោងហើយឥឡូវប៉ុណ្ណឹងចាចំពោះការចូលរួមរបស់យើងថ្ងៃនេះយើងជជែកគ្នាពីនេះពីនោះខ្លះយកកំណាបមកបកស្រាយខ្លះទៅ ជាអន្សំសំបានម៉ោងដែរទៅណា អូខេឥឡូវអរគុណណាស់ឥឡូវដល់ម៉ោងល្មងមកអញ្ចឹងអរគុណជូនពរឲ្យតាមធ្វើដំណើរមកវិញសុខសប្បាយតាមផ្លូវហើយណាសូមអរគុណគ្រូធ្វើគេហៅថាចែកធម្មទានបែបស្មូតហ្នឹងក៏ចូលរួមក្នុងធម្មទានដែរស្មូតហ្នឹងសម្រាប់បានលើកឡើងឲ្យថាបានបនខ្លួនឯងផងហើយបាន ធ្វើសេចក្តីសង្វេគខ្លួនឯងផងពីព្រោះអាហ្នឹងចូលទៅក្នុងការស្មូតហ្នឹងសិលធម៌សង្វេគហ្នឹង ណាយើងស្ពតមួយបត់មួយបាតមួយគាថាហ្នឹងសិតតែចូលក្នុងលក្ខណៈយើងសន្សំប៉ុនមួយតួមួយបត់រហូតចឹងទៅគ្រប់បត់គ្រប់អត្ថបទហ្នឹងអរគុណច្រើនកណាកណាសូមអរគុណគ្រូហ្នឹងហើយអរគុណច្រើនណាជំជួនពរសុខភាពល្អយើងជឿចិត្តសុខសប្បាយអ្នកគ្នាណាអាកណាណាមកការស្មាច់ពលាសូមជម្រាបសូមជម្រាបអ្នកគ្នាបាទណាណាណា ណាអរណោណោណោអើ